ណាតោះអញ្ចឹងមកជួបគ្នាជាមួយនឹងមេរៀនទី8ដែលត្រូវគ្នាជាមួយនឹងមេរៀនទី4នៅក្នុង course outline របស់យើងណាអញ្ចឹងនៅក្នុងចំណុចនេះគឺនិយាយពី P1 គឺនិយាយពី P product ណា P product ពាក្យថា product មួយម៉ាត់ product វាពាក្យថាបើមិនប្រែតែខ្មែរថាសេវាកម្មអឺផលិតផលណានៅក្នុងផលិតផល នៅក្នុង ផលិតផលវាមានជា សេវាកម្មជាមួយនឹងការលក់គេដែលបើនៅក្នុង product វាមាន good and service ហ្នឹងអង់គ្លេសគេញែកតាច់ចឹងដល់ពេលខ្មែរយើងផលិតផលជាមួយនឹងសេវាកម្មចឹងអាពីរហ្នឹងស្ថិត នៅក្នុង ផ្នែកផលិតផលចឹងញែកយើងយើងញែកអត់ដាច់ទេឬក៏ប្រើពាក្យចេះទំនិញប៉ុន្តែទំនិញក៏នៅតែអឺមិនពេញលេញដែរចឹងបើអង់គ្លេសគេញែកដាច់ ពាក្យថា product គឺសំដៅទៅលើអឺ product ទាំងមូល service ក៏គេហៅ product ដែរ service ក៏ស្ថិតនៅក្នុង product ដែរអញ្ចឹងនៅក្នុង product វាមាន service ហើយនឹង good អាតំណែងយើងទិញលក់ផលិតរបស់របរប្រើប្រាស់ហ្នឹងអាហ្នឹងគេហៅថា goods good មានអីហ៎មិន good អត់អីហ៎ចឹងនៅក្នុងមេរៀនយើងហ្នឹង គឺផ្ដោតសំខាន់ទៅលើ product P P ដែលជា P សម្រាប់ការធ្វើ assignment របស់យើងហើយ P ហ្នឹងគឺជាការចាប់ផ្ដើមស្វែងស្វែងយល់នៃ P បន្តព្រោះមេរៀនមុនមុនគ្រាន់តែជា លក្ខណៈនៃទីផ្សារទេតែឥឡូវចាប់ផ្ដើមយើងរៀនពី P ទី1គឺ P product អូខេចឹងនៅក្នុងមេរៀនទី8ហ្នឹងគឺផ្ដោតសំខាន់ចំណងជើងវាដាក់ថា product service and brands នៅក្នុងហ្នឹងគេប្រើពាក្យថា building customer value ការផ្ដល់ឬក៏ការកសាងឲ្យតម្លៃទៅដល់អតិថិជនណាអូខេអញ្ចឹងដើម្បីសម្រេចទៅបាន សម្រាប់មុខវិជ្ជាហ្នឹងសម្រាប់ cost ហ្នឹងអឺអធិស្ឋានសម្រាប់មេរៀនហ្នឹងគឺយើងត្រូវស្វែងយល់ទៅលើ content ចំនួន4បាទ content ទី1គឺនិយាយពីអ្វីទៅឲ្យស្គាល់អ្វីទៅហៅថា product អ្វីទៅហៅថាផលិតផលណា product and service decision ការធ្វើសេចក្តី សម្រេចចិត្តទៅលើផលិតផលហើយនិងសេវាកម្មអានេះគឺញែកចូលណាហ្នឹងមាន service marketing ណាចំណុចទី3ហើយបន្តមកគឺការកសាង brand យុទ្ធសាស្ត្ររបស់យើងដើម្បីរក្សា brand យើងឲ្យបានល្អតើត្រូវធ្វើយ៉ាងម៉េចនៅនៅក្នុងផ្នែកផលិតផល និងសេវាកម្មរបស់យើងអូខេចឹង4ចំណុចនេះនឹងត្រូវរៀនសម្រាប់មុខវិជ្ជាសម្រាប់មេរៀន ផ្នែក product ឲ្យស្គាល់ថាអ្វីទៅហៅថា product ញែក product ជាមួយនឹង service ហើយធ្វើ service marketing ហ្នឹងយ៉ាងម៉េចហើយនឹងយុទ្ធសាស្ត្រអូខេចឹងណា4ចំណុចធំធំអូខេតោះចឹងនិយមន័យរបស់ផលិតផលយើងគេថា product service and experience keyword របស់វាចឹងត្រូវញែកណាពាក្យថា product is anything that can be offered in the market for attention, acquisition, use or consumption that might be satisfied need of one ផលិតផលពាក្យថា product ណាគឺជាអ្វីអ្វីដែលអាចផ្ដល់ឲ្យយើង នៅក្នុងទីផ្សារ សម្រាប់តម្រូវការសម្រាប់ការប្រើប្រាស់សម្រាប់អឺលក្ខណៈនៃការចាប់អារម្មណ៍ទៅលើផលិតផលណាផលិតផល ការប្រើប្រាស់ឬក៏ជាលក្ខណៈនៃការផ្ដល់អ្វីមួយឲ្យស្របទៅនឹងតម្រូវការនិងការចង់បានរបស់អតិថិជនហ្នឹងគឺ product ចឹងនៅក្នុងផ្នែក product ហ្នឹងគឺគេឲ្យនិយមន័យមានន័យថាការដោះអាចជានិយាយទៅការដោះដូររបស់អ្វីមួយសម្រាប់ការប្រើប្រាស់ហើយ ឆ្ពោះទៅតម្រូវការនិងការចង់បានរបស់អតិជនហ្នឹងហ្នឹងនិយមន័យរបស់ product ហើយក៏វាមាននិយមន័យផ្សេងផ្សេងខុសៗគ្នាបន្តិចបន្តួចមិនទៅតាមអ្នកនិពន្ធអ្នកនិពន្ធផ្សេងក៏គាត់អាចប្រើពាក្យផ្សេងណាហើយសម្រាប់មុខវិជ្ជាសម្រាប់សភៅយើង តាមហ្នឹងគឺគាត់សភៅសម្រាប់អ្នកនិពន្ធហ្នឹងគាត់ឲ្យផ្ដល់និយមន័យបែប product បែបនេះឯងអូខេតកតងជាមួយនឹង service product and con, uh, that consists of activity នេះផលិតផលដែលមានជាសកម្មភាពផលិតផលដែលមានជាសកម្មភាពណាផ្ដល់ប្រយោជន៍អត្ថប្រយោជន៍ឬក៏បំពេញចិត្តអតិថិជន ជាលក្ខណៈអរូបីមានរូបីនិងអរូបីបើនិយាយពី product រូបី service គឺអរូបី ណាដើម្បីបំពេញចិត្តជាពិសេសហ្នឹងគឺជាលក្ខណៈនៃអរូបីហើយវាគ្មាននេះ no result វាគ្មានលទ្ធផលណាផ្សេងទេក្រៅពីអ្នកដែលទទួលនឹងលទ្ធផលនោះហើយនៅក្នុងចំណុចនៃសេវាកម្មគឺគឺសកម្មភាពដែលផ្ដល់ឲ្យ អ្នកទទួលផលហ្នឹងអញ្ចឹង service ពេលខ្លះ គាត់ពិបាកពិបាកឲ្យនិយមន័យប៉ុន្តែក្នុងនេះយើងក៏ពិបាកយល់ដែរនៅក្នុងហ្នឹងគេថាគាត់តែជាសកម្មភាពមួយដើម្បីបំពេញតម្រូវការឬក៏បំពេញចិត្តឬក៏អត្ថប្រយោជន៍ទៅដល់អតិថិជន ហើយវាជាលក្ខណៈអរូបីហើយមានអ្នកដែលមាន ownership នេះ of anything នេះ not re, not result in ownership of anything អត់មានជាលទ្ធផលអីផ្សេងទេក្រៅពីអ្នកដែលទទួលផល អ្នកទទួលសេវាកម្មហ្នឹងអាហ្នឹងអញ្ចឹងពីរហ្នឹងខុសគ្នា មួយរូបិយមួយអរូបិយណាយើងប្រើប្រព័ន្ធទូរស័ព្ទអាហ្នឹងអាសេវីសឆាត call អីអីហ្នឹងអាហ្នឹងគឺជាសេវាកម្មហើយណាយើងតែលៀងឡានអាហ្នឹងណាសេវីសហើយ គេផ្ដល់គេគេគេលឿគេលៀងឲ្យយើងគេវាចេញជាសកម្មភាពយើងមើលទៅឃើញណាពេញចិត្តអត់មិនពេញចិត្តអត់អាហ្នឹងជា service កោសជប់ម៉ាសាណាម៉ាសាកោសជប់ណាអាសិតតែ service ហើយហ្នឹងសិតការផ្ដល់សេវាកម្មអញ្ចឹងណាហើយពួកអឺហាងម៉ាសាហាងអឺ gym អាហ្នឹងសិតថា service ដែរណា gym service អូខេតកតងជាមួយនឹង product ហើយ service ទាំងអស់ហ្នឹងគឺมันអាចប៉ះបានទេណាប៉ះអត់បានទេយើងអត់ដឹងយើងអានេះគ្រាន់តែយើងទទួលតាមអារម្មណ៍តាមភ្នែកយើងនឹងអឺនេះហើយចំពោះ product គឺយើងអាចប៉ះបានអញ្ចឹងពីរហ្នឹងគឺមួយ tangible មួយ intangible មួយរូបិយនិងអរូបិយណាមានរូបមានរាងរូបិយណាមានរូបមានរាងអាចប៉ះបាន ហ្នឹងសម្រាប់ service គឺអត់ទេអញ្ចឹងយល់ពីនឹងឲ្យច្បាស់ណាអូខេបន្តហើយមួយទៀតនិយាយពី experience នេះ represent what buying the product or service will do for the customer បទពិសោធន៍គឺបង្ហាញពីអ្វីដែលពីការទិញ ឬក៏ការផ្ដល់សេវាកម្មការទិញលក់ផលិតសេវាផលិតផលនិងសេវាកម្មដែល ធ្វើឡើងតាមរយៈអតិថិជនហ្នឹង experience ពាក្យថា experience មានន័យថាយើងធ្លាប់ទិញធ្លាប់អីអាហ្នឹងជាបទពិសោធន៍នៅក្នុង ការផ្ដល់សេវាកម្មអាហ្នឹងជាតំណែងហ្នឹងណាចឹង product service and experience ចឹងជា keywords ដែលគេត្រូវបញ្យល់ដើម្បីឲ្យយើង ស្វែងយល់ថាតើនៅក្នុងទីផ្សារវាមានអីខ្លះ ដែលអាចដើរដែលយើង offer ឲ្យបានអញ្ចឹងនៅក្នុងនោះមាន product service and experience នេះឯងតាមរយៈការដែលមានបទពិសោធន៍ក្នុងការទិញលក់ទិញដូរគឺជារឿងមួយដែល ផ្ដល់អត្ថប្រយោជន៍ទៅឲ្យ ក្រុមហ៊ុនឬក៏ទៅឲ្យអតិថិជនដែរអូខេចូលដល់ what is product បន្ត ស្គាល់ product ច្បាស់ណា level of product and service level of product and service លក្ខណៈនៃផលិតផលនិងសេវាកម្មចឹងនៅក្នុងនេះ គេមានចែកជារង្វង់ចំនួន3រង្វង់ក្រហមកដាលគឺគេហៅថា core customer value គឺជាការ ផ្ដោតផ្ដោតឬក៏ អឺលើកសំខាន់ទៅលើតម្លៃនៃអតិថិជនអញ្ចឹងនៅក្នុងពាក្យថាតម្លៃរបស់អតិថិជនមានន័យថាតតែផលិតផលហ្នឹងវាមានតម្លៃសម្រាប់គេអាហ្នឹងគេហៅថាតម្លៃអតិថិជន core customer value យើងមានផលិតផលដែលជាតម្រូវការរបស់គេយើងមានតម្លៃអញ្ចឹងដូចយើងអញ្ចឹងអឺយើងអត់នៅក្នុង business អីទេដល់ពេលដែលអឺ សម្ភារៈអីផ្សេងផ្សេងដែលត្រូវទិញយើងមិនបាន ទិញយើងមិនបានអីអញ្ចឹងអាសម្ភារៈហ្នឹងយើងអត់ទិញយើងអត់អីហ្នឹងមិនមែនជាមានតម្លៃសម្រាប់យើងទេប៉ុន្តែចំពោះពុកម៉ែបងប្អូន ឬក៏ញាតិមិត្តសាច់សាលរហិតគាត់ត្រូវស៊ីអីផ្សេងផ្សេងអញ្ចឹងគាត់មើលឃើញថារបស់របរនៅផ្ទះហ្នឹងមានតម្លៃគាត់អាចទិញឬក៏គាត់អាចប្រមូល ទុកអាហ្នឹងខខ customer value ចំដៅតតែ មានតម្រូវការគាត់ថាគិតថាថ្ងៃណានឹងមានតម្រូវការទៅលើផ្នែកហ្នឹងគាត់អាចរក្សាទុកបានហ្នឹង value ឬក៏អាចរកទិញនិយាយរួមពាក្យថា customer value វាមិនខុសពីរបស់ផ្សេងផ្សេងតែគេត្រូវការគឺវាមានតម្លៃបើអត់មានតម្រូវការទេអត់មានតម្លៃទេហ្នឹងយើងអាចនិយាយអញ្ចឹងក៏ថាបានណានៅក្នុងនេះអញ្ចឹងគេញែកជា2ជា3 actual product ជាមួយនឹង augmented product augmented product មានន័យថា ជា ចំណុចដែលការរៀបចំឲ្យកាន់តែមានតម្លៃចំពោះអតិថិជនអានេះតាមលក្ខណៈនៃអតិផលិតផលធម្មតាកម្រិតទី1គឺជាកម្រិតនេះណាការផ្ដល់តម្លៃឲ្យអតិថិជនគឺកម្រិតទី1នេះគឺ actual product មានន័យថាផលិតផលជាក់ស្ដែងផលិតផលជាក់ស្ដែងត្រូវមានអីខ្លះចំណុចទី1និយាយពី feature លក្ខណៈនិងអត្ថប្រយោជន៍របស់ផលិតផលនៅក្នុងផលិតផលរបស់យើងត្រូវមានអាហ្នឹង features មានន័យថាយើងមានរបស់មួយវាមានលក្ខណៈបែបណាខ្លះរូបរាងពណ៌សម្បុរណាហើយចុងក្រោយអត្ថប្រយោជន៍វាប្រើដើម្បីអីហ្នឹងគេហៅ feature នៅក្នុងហ្នឹងបន្តមកទៀតមាន design ទី2គឺ design សំដៅទៅលើផលិតផលហ្នឹងរូបរាងហ្នឹងគួរឲ្យតាក់ទាញអត់គួរឲ្យតាក់ទាញអត់ការរៀបចំរចនាអញ្ចឹងទៅអាហ្នឹង design ទៅលើប្រភេទផលិតផលហ្នឹងចំណុចទី3និយាយពី packaging ការវេចខ្ចប់នេះចឹងនៅក្នុងផលិតផលរបស់យើងវាមានអាហ្នឹងសំខាន់មែនទែនបើយើងវេចខ្ចប់មិនបានល្អទេវាធ្វើឲ្យផលិតផលយើង ខូចគុណភាពដែរបាក់បែកណាមាននេះដែរហើយការវិខ្ចប់ហ្នឹងក៏សមស្របដែរណាសមស្របទៅលើតម្លៃនិង ប្រភេទនៃផលិតផលរបស់យើងអាហ្នឹងគួបសមយើងមើល first outlook សម្រាប់ product ហ្នឹងគាត់នៅកលែកឃើញមកគឺសមរម្យអញ្ចឹងណាដូចអ្នកអ្នកចូលទិញសម្លៀកបំពាក់ទៅទិញសម្លៀកបំពាក់នៅក្នុងហាងធំជាមួយ នឹងទៅទិញ ហាងលមមព្រោះហាងធំពាក្យច្រើនគាត់ប្រើ brand unique របស់គាត់អាហ្នឹងដែលត្រូវមាន ហើយតែពោះហាងតូចគាត់មិនសូវទេគាត់ខ្វល់ការវេចខ្ចប់មិនសូវទេហ្នឹងអូខេចំណុចមួយទៀតគឺ quality level គុណភាព នៃកម្រិតគុណភាព នៃផលិតផលហ្នឹងវា ជាផលិតផលគុណភាពកម្រិតណាណាហើយ ចុងក្រោយនៅក្នុង actual product ហ្នឹងគឺមាន brand name ញ៉ាហ្នឹងណាសម្រាប់ក្រុមហ៊ុនសម្រាប់ហាងធំធំដែលគាត់មានគាត់មាន brand របស់គាត់គាត់ build brand ខ្លួនឯងដូច Amazon គាត់ព្យាយាម build brand គាត់តាំងពីនោះមកគាត់លក់ដល់ build brand បានគាត់លក់ franchise ណារហូតដល់ឥឡូវគាត់ថាយើងចង់ទៅ ទៅណាមកណាបើសិនជាយើងចង់ញ៉ាំកាហ្វេយើងដឹងពីកម្រិតកាហ្វេរបស់វាហើយណាអ្នកធ្លាប់ញ៉ាំកាហ្វេស្គាល់វា ទៅកន្លែងណា បើឃើញ Amazon ភាគច្រើនអ្នកអាចចូលអាចចូលទិញអាកាហ្វេលក់ម៉មៗសាមញ្ញធម្មតាអត់មាន brand ជីកកាត់លើកលែងតែតលអត់មាន Amazon ឃ្លានខ្លាំងណាស់អាហ្នឹងមិនចូល តែបើសិនជាមាន Amazon អារងចាំចូល Amazon ចាំទិញនៅ Amazon វិញល្អជាងយ៉ាងណាក៏យើងដឹងពីប្រភេទនៃគុណភាពអាហ្នឹង brand building brand brand name ណាហើយក៏យើងដឹងពី level quality នៃកាហ្វេនឹងដែរណាចំណុចហ្នឹងអូខេអញ្ចឹងនេះគឺជា actual product ដែលយើងត្រូវយកចិត្តទុកដាក់មើលអញ្ចឹងការធ្វើបទបង្ហាញការនិយាយពី product និយាយអីគឺមានណានៅក្នុងផលិតផលរបស់យើង P របស់យើងអានេះគឺតាម actual product អូខេតាក់ទងគ្នាជាមួយនឹងរង្វង់ខាងក្រៅនេះគឺនិយាយពី augmented product មានន័យថាចំណុចដែលល្អប្រសើរបន្ថែមសម្រាប់អតិថិជន ចំពោះ product ដែលយើងមានអូខេអញ្ចឹងនៅ ក្នុងពេលដែលយើងចាប់ផ្ដើមលក់ផលិតផលរបស់យើងវាមាននេះ after sale service មាន after sale service អត់មានន័យថាយើងលក់ទៅមានសេវាកម្មបន្ទាប់ពីលក់ហើយអត់អាចជួសជុលបន្ថែម អាចដំឡើងឲ្យអាចអីចឹងទៅណាអាហ្នឹងគេថា after sale service មានអីអូខេហើយចំណុចទី2 warranty ណាមានការធានាទេណាមានការធានាអត់ចំណុចទី3 product support ណាតែការមានឯកសារឬក៏មាន ការណែនាំអីផ្សេងផ្សេងពាក់ព័ន្ធជាមួយនឹងផលិតផលរបស់យើងបន្ថែមឬក៏ការជួយដំឡើងអីចឹងណាមានការជួយអីផ្សេងផ្សេងនិយាយទៅពាក់ព័ន្ធជាមួយនឹង product យើងយើងអាច support គេបានអីខ្លះណា support product support ណាបន្តមកទៀតគឺ delivery and credit អាចណាចាយចាយឬក៏មានការបង់រំលោះអត់ណាមាន credit មានអីនេះចំណុចហ្នឹងណា យើងចាយចាយទៅឬក៏មាន ចំណុចអីផ្សេងផ្សេងទៀតដែលយើងអាចដឹកជញ្ជូនឲ្យបានយើងដឹកជញ្ជូនអញ្ចឹងអានឹងចំណុចនឹងឯងដែរអ្នកទិញឥឡូវហ្នឹងនៅលើទីផ្សារកំពុងតែដើរយ៉ាងខ្លាំងក្លាទៅលើទាំងអស់ទៅលើផលិតផលទាំងអស់ហ្នឹង level នៃ product ហ្នឹងគឺត្រូវបានគេអនុវត្តជាប្រចាំមកហើយណាចំណុចហ្នឹងអូខេនេះសម្រាប់ product គេបានបែងចែកទៅជាចំណុច product ធំធំចំនួន2ណា product and service classification ការបែងចែកផលិតផល និងសេវាកម្មនៅក្នុងនោះគេប្រើពាក្យថា consumer product ជាមួយនឹង industrial product អាពីរហ្នឹងខុសគ្នាខុសខុសប្លែកគ្នាយ៉ាងម៉េចតោះ product and service នៅពេលដែលគេនិយាយពី product and service អញ្ចឹងយើងត្រូវចាប់ផ្ដើម គិតទៅលើ consumer product consumer product are product and service for personal consumption នេះនិយាយរួមផលិតផលសម្រាប់អតិថិជនប្រើប្រាស់ចុងក្រោយ គឺជាអតិថិជនដែលគាត់ទិញយកទៅប្រើតែម្ដង product ឬក៏ service ហ្នឹងហ្នឹង consumer product សម្រាប់ផលិតផលឆ្ពោះទៅអតិថិជនប្រើប្រាស់ចុងក្រោយអញ្ចឹងទិញយកទៅប្រើប្រាស់អាហ្នឹងគេហៅ consumer product ទី2 ការ classify ទៅលើ consumer នឹងដដែលនេះ classify by how consumer buy them នេះទៅមើលបន្ថែមទៀតតកតងជាមួយនឹង consumer product វាមានស្អីខ្លះនៅក្នុងនោះត្រូវមើលណានេះនៅក្នុងការដែលអតិថិជនគាត់ប្រើប្រាស់គឺមានចំណុចសំខាន់សំខាន់4ទៀតតែមាន convenient product shopping product specialty product នេះ and short product ប្រភេទជាផលិតផលដែលមានលក្ខណៈសម្រាប់ consumer product វាមាន4ចំណុចសំខាន់សំខាន់ដែលក្នុងនោះគឺញែកណាញែកជា4ចំណុចទី1គេនិយាយពី product ដែលមានលក្ខណៈផ្ដល់ភាពងាយស្រួលទៅឲ្យអតិថិជន ទី2ផលិតផលសម្រាប់ការដើរផ្សារណាទី3សម្រាប់ទៅលើ ផលិតផលដែលជាលក្ខណៈជំនាញ specialty មានមានលក្ខណៈពិសេសអីចឹងទៅ ហើយមួយទៀតប្រភេទជាផលិតផលដែលមិនមិន បាន រំពឹងទុកសម្រាប់អ្នកដើរផ្សារអ្នកអីហ្នឹងអាហ្នឹងអញ្ចឹងចំនួនគេញែកជាប្រភេទទាំងអស់ហ្នឹងហើយទាំងអស់ហ្នឹងគឺបានកើតទៅជាអឺ mart បានកើតទៅជា convenience store convenience អញ្ចឹងចូលទៅក្នុង convenience store ហ្នឹងស្អីក៏មានដែរណាប្រើពាក្យថា convenience store លក់អា accessory ផ្សេងផ្សេងដូចប្រភេទពួកអឺ អឺ2500ហាង2500ណាការពិតអាហ្នឹងវាជា convenience store ហើយប៉ិនអីក៏មានដែរគ្រប់សពប៉ិនគ្រាន់តែថាប្រភេទនៃ2500ហ្នឹងវាវា product វាអត់សូវមាន value សម្រាប់ customer អញ្ចឹងណាអញ្ចឹងមកមកឆាវមកឆាវមក plate ទេហ្នឹងអូខេនេះ convenient product consumer product and service that customer usually buy frequently ប្រភេទជាផលិតផលដែលអតិថិជនក៏តែងតែទិញ ជាញឹកញាប់ទិញភ្លាមភ្លាមហើយចំណាយពេលតិចនេះ and with minimum comparison and buy a phone តម្លៃវាធូរថ្លៃចឹងអត់មានចាំបាច់អីត្រូវប្រៀបធៀបអីច្រើនទេអាហ្នឹងជាលក្ខណៈនៃ convenient product ដូចជា newspaper candy fast food អីជាដើមអាហ្នឹងគេហៅ convenient product ញែកបន្ថែមណាអញ្ចឹងចូលស៊ីជម្រៅទៅលើផ្នែក P នៃ product របស់យើងចំណុចបន្ត shopping product shopping product នៃ consumer សម្រាប់ product service that customer compare carefully on suitability quality price and style នេះផលិតផលសម្រាប់ការទិញលក់នៅលើទីផ្សារណានៅក្នុងហ្នឹងអញ្ចឹង ប្រភេទជា product គេហៅថា shopping product ហ្នឹងគឺ ជាប្រភេទផលិតផលសេវាកម្មដែលអតិថិជន តែងតែទិញហើយប្រៀបធៀបទៅនឹងតម្លៃទៅនឹងគុណភាពហើយនឹង style អីជាដើមអញ្ចឹងនៅក្នុងនេះគេហៅចាត់ទុកថាជាប្រភេទនៃ shopping product បាន មានដូចជា furniture ខាជាមួយនឹង appliance ជាមួយនឹងការប្រើប្រាស់ផ្សេងផ្សេងអូខេអញ្ចឹងទាំងអស់នេះសិតតែជាគេហៅថា shopping product specialty product ពេលផលិតផលពិសេសបន្តពិសេសនេះពាក់ព័ន្ធជាមួយនឹង brand ពាក់ព័ន្ធជាមួយនឹងអឺ service ឬក៏ unique character ចឹងនៅក្នុងនេះគេដាក់ consumer product and service with unique character or brand identification for each significant group of buyer in willing to make a specialty purchase afford នេះ ចឹងសម្រាប់ specialty product ហ្នឹងគឺសំដៅទៅលើប្រភេទនៃអាចថាផលិតផលដែលគិតពី high class customer តាំងពីលក្ខណៈនៃផលិតផលតាំងពី brand តាំងពីអីគឺវា unique ណាអាហ្នឹងពេលនេះថាបើយើង design សម្រាប់បុគ្គលសាមញ្ញទូទៅ យើងធ្វើជា standard product តែនៅពេលដែលយើងចង់ធ្វើជាលក្ខណៈនៃ specialty product គឺសំដៅទៅលើ product ដែល ឆ្ពោះទៅកាន់បុគ្គល specialty យ៉ាងតែឬក៏ VIP product និយាយចេះថា VIP product សម្រាប់មនុស្សអឺសំខាន់សំខាន់អញ្ចឹងក៏យើង អាច design បានអញ្ចឹងដែរអូខេនៅក្នុងនោះមានប្រភេទជា medical service ណា medical care ណា designer clothes អ្នករចនាសម្លៀកបំពាក់ណាឆ្នៃម៉ូដឆ្នៃអីហ្នឹង high end electronic តាក់តងជាមួយហ្នឹង អឺការផ្ដល់សេវាកម្មឬក៏លក់ដែលមានតម្លៃខ្ពស់បែបអេឡិចត្រូនិកប្រភេទការ offer ជាលក្ខណៈពិសេសជូនអតិថិជនអូខេអាហ្នឹងគេហៅ specialty product អូខេចូលដល់ unshot product unshot product គឺជា product ដែលគិតថា យើងមិនរំពឹងទុកថាវានឹងកើតឡើងឬក៏នឹងនឹងបំរុងនឹងទិញណាអាហ្នឹងជាប្រភេទផលិតផលមួយដែរ ចឹងញញែកចឹងនៅក្នុងនោះផលិតផលនោះមានអីខ្លះនេះគេថា consumer product that consumer does not know about or know about the or know about but does not normally think of buying អាចថាគាត់ដឹងឬក៏មិនដឹងប៉ុន្តែមិនគិតថាទិញទេ ជាពិសេសគឺពាក់ព័ន្ធគ្នាជាមួយនឹងនេះ like insurance នេះ នេះ funeral service នេះ blood donation អាហ្នឹងសិតតែជារឿងដែលយើងមិនអាចរំពឹងទុកទៅលើសេវាកម្មទៅលើផលិតផលហ្នឹងអាហ្នឹងប្រភេទជា unshot product ណា យើងដឹងថាយើងអារស់ថ្ងៃណាដល់រស់ដល់ថ្ងៃណាយើងមិនដឹងថាពេលណាដែលយើងត្រូវទទួលអាសេវាកម្មនេះបនសពជួលគេឲ្យយំជួលជួលគេឲ្យយំជួល អីផ្សេងផ្សេងអញ្ចឹងណាហ្នឹងអឺការផ្ដាល់ឈាមវាគិតមិនដល់ទេអានេះហ៎ជួនពេលខ្លះមានសាច់ញាតិមានបងប្អូនណាដែលគាត់អឺមានបញ្ហាគាត់ត្រូវការខ្វះឈាមអីចឹងទៅអានេះយើង donate បានឬក៏យើងអាច share ឬក៏អឺអឺជាលក្ខណៈធ្វើ business បានហ្នឹងណាសម្រាប់នេះបើយើងមិនមិននិយាយ business ក៏ពេទ្យខាងផ្នែកពេទ្យហ្នឹងក៏គេប្រើមធ្យោបាយនៅក្នុង ការផ្ដល់ឈាមដែរហ្នឹងអូខេអាហ្នឹងប្រភេទជា unsort product ចឹងទៅស្គាល់ឲ្យច្បាស់ណាឥឡូវ product គេញែកក្នុងផ្នែក consumer មាន4ទៀតអូខេចូលដល់ផ្នែក industrial product ម្ដងផលិតផលបែបសហគ្រាសយ៉ាងម៉េចចឹង product purchased for further processing or for use in conditioning in condis, uh, conducting a business គេថាជាផលិតផល សម្រាប់ដែលទិញសម្រាប់ការដំណើរការទៅលើ អាជីវកម្មបន្តអញ្ចឹងតែទិញយកទៅដូចអ្នកជាងដេគាត់ទៅទិញគាត់ទិញកណាត់គាត់ទៅទិញជេគាត់ទៅទិញអីយកមក ផ្ដល់សេវាកម្មក្នុងការកាត់ដេរណាអាហ្នឹងជាប្រភេទស្ថិតនៅក្នុង industry product រោងចក្រសហគ្រាសរោងចក្រកាត់ដេរអីក៏ទៅទិញអញ្ចឹងដែរណា product សម្រាប់ការដំណើរការអាជីវកម្មបន្តហ្នឹង industrial product classify by purchase នេះ purpose for each product in purchase វាអាស្រ័យទៅតាមប្រភេទនៃផលិតផល និងគោលបំណងនៃអ្នកទិញថាទិញនៅក្នុងកំណងកំណងអីនេះ material and part capital ជាមួយ raw material សំដៅទៅលើរាល់ទំនិញទាំងឡាយណាដែលយើងយកមកធ្វើជាកម្មបន្តអាហ្នឹងគឺជានេះហើយ industry product ហើយណាស្គាល់ច្បាស់ទាំងអស់គ្នាប្រភេទ industry product អូខេចឹងបញ្យលមួយមួយ capital item are either industrial product that add in a buyer product or operation នេះ capital ហ្នឹងក៏គេចាត់ទុកថាជានេះមូលធនឬក៏ដើមទុនគឺជាអឺផលិតផលមួយសម្រាប់សហគ្រាសដែរដែលផ្ដល់ជាថវិកាឲ្យអ្នកទិញឬក៏អ្នកផលិតឬក៏អ្នកប្រតិបត្តិផ្សេងផ្សេងដើម្បី ដំណើរការអាជីវកម្មអាហ្នឹងគេហៅ capital ចាត់ចូលចូលទៅក្នុង industrial product អូខេ material and part នេះ include raw material ឧបករណ៍ឬក៏ផ្នែកផ្សេងផ្សេងស្ពែផាតជាដើមរួមបញ្ចូលទាំងវត្ថុធាតុដើមនិងវត្ថុធាតុដើមរបស់អង្គរោងចក្រសហគ្រាសហើយជាទូទៅគឺត្រូវប្រើសម្រាប់សហគ្រាសធំធំដូចជារោងចក្រឯជាដើមអាហ្នឹងគេហៅថា material និង part អញ្ចឹងផ្នែកផ្សេងផ្សេង អានឹងហៅថា material and part ហើយណាសម្រាប់យើងលក់ប្រភេទផលិតផលជាលក្ខណៈជា industrial product ឬក៏ consumer product ចំណុចទី2ចំណុចទី3និយាយពី supply and service នៅក្នុងនោះរួមបញ្ចូលទាំង ដំណើរការនៃការផ្គត់ផ្គង់ការជួសជុលការថែទាំទៅលើផលិតផលសេវាកម្មសម្រាប់អាជីវកម្មនៃសម្រាប់សេវាកម្មអាជីវកម្មហ្នឹងអញ្ចឹងគេប្រើពាក្យ supply and service ណា capital material and part ជាមួយ supply and service អូខេអញ្ចឹងអាទាំងអស់នេះសិតតែជា ប្រភេទនៃ industrial product ចំណុចបន្ត keyword សម្រាប់ពាក់ព័ន្ធគ្នាជាមួយនឹង product organization personal place and idea នេះ organization marketing នេះសំដៅទៅលើ concept ដើម្បី build ទៅលើ product របស់យើងអញ្ចឹងនៅក្នុងទីផ្សារអង្គភាពរបស់យើងនេះមានអីខ្លះ consists of activity undertake to create maintain change attitude behavior of target consumer toward organization ទីផ្សារអង្គភាពរបស់យើងនេះគឺរួមបញ្ចូលទាំងសកម្មភាពទាំងឡាយណាដើម្បីធ្វើឲ្យយល់ឬក៏បង្កើតថែទាំឬក៏ធ្វើឲ្យមានការផ្លាស់ប្ដូរទៅលើអេរិយាបថរបស់អតិថិជនដែលជាអតិថិជនគោលដៅរបស់យើងឲ្យគាត់មកប្រើអាចថាឲ្យគាត់ change mind មកប្រើ ទៅលើផលិតផលរបស់ក្រុមហ៊ុនរបស់យើងអានឹងដែលជាចំណុចមួយដែលគេផ្លាស់ប្ដូរផ្នត់គំនិត អតិថិជនតាមរយៈផលិតផលរបស់យើងអញ្ចឹងបើផលិតផលរបស់យើងល្អគេបែរមកប្រើរបស់យើងហើយអាហ្នឹងគេហៅថា organization marketing ការឈ្មោះទៅរកទីផ្សារអតិថិជនដើម្បីឲ្យគាត់ចាប់មកយកផលិតផលរបស់យើងណា organizational organization marketing នឹងតែមើលច្បាស់ទី2ពាក់ព័ន្ធគ្នាជាមួយនឹង personal marketing person marketing ការដែលយើងឈ្មោះទៅរកអតិថិជនជាក់លាក់មានទីផ្សារឈ្មោះទៅរកអតិថិជនជាក់លាក់នេះនៅក្នុងហ្នឹងគឺអាស្រ័យទៅលើសកម្មភាពរបស់យើងនេះមានសកម្មភាពដើម្បីឲ្យស្វែងយល់មែនទែនដូចគ្នាប៉ុន្តែឈ្មោះទៅរកបុគ្គលតែម្នាក់អាចបុគ្គលតែមួយណាឈ្មោះទៅជាក់លាក់ណាមួយ អាចយើងហៅថាប្រភេទអឺ អតិថិជន high class ឬក៏ medium class ឬក៏ low class អញ្ចឹងទៅនៅក្នុង social ដែលយើងញែកណាប្រភេទផលិតផលរបស់យើងយើងប្រើប្រភេទផលិតផលប្រភេទណាយើងគួរតែឈ្មោះទៅកាន់អតិថិជនបែប level កម្រិតណាអាហ្នឹងគេឈ្មោះទៅរក person បុគ្គលណាមួយអង្គភាពមួយ person ហើយទី2ទី3គឺ place ណា place place marketing consists of activity នេះនៅក្នុងនោះមានសកម្មភាពដើម្បីស្វែងយល់ដើម្បីបង្កើត maintain និយាយសកម្មភាពតែមួយប៉ុន្តែឆ្ពោះទៅ particular place អតិថិជននៅក្នុងតំបន់ណាមួយនៅក្នុងតំបន់ណាមួយចំណុចទី2ទីចំណុចចុងក្រោយទី4 social marketing use of commercial marketing concept and tool yeah, to influence individual behavior to improve their well-being and that of society មានន័យសំដៅទៅលើ ទីផ្សារទាំងមូលនៅក្នុងសង្គមណាត្រូវបានគេប្រើដើម្បីផ្សព្វផ្សាយទៅលើទស្សនៈឬក៏ concept ឬក៏ឬក៏ឧបករណ៍នៃកម្មវិធីផ្សេងផ្សេងដើម្បីឲ្យបុគ្គលហ្នឹងគាត់ជ្រួតជ្រាបនៅក្នុងសង្គមអញ្ចឹងសម្រាប់ការរៀបរាប់ 4ចំណុចទាំងពី organize personal place ជាមួយនឹង idea នេះគឺជាកត្តាដែលយើងត្រូវយកចិត្តទុកដាក់ចំពោះទៅ target customer របស់យើងតើ customer របស់យើង ជាប្រភេទណាដែលយើងគួរតែដើរទៅ ហើយផលិតផលយើងគួរចំពោះទៅប្រភេទមនុស្សយ៉ាងម៉េចហ្នឹងណាយើងផលិតផលិតផលចំពោះទៅប្រភេទមនុស្សយ៉ាងម៉េចអាហ្នឹងដែលជាគិតទាំងយើងអាចគិតទៅលើ តែអូខេសម្រាប់អង្គភាពរបស់យើងយើងប្រើ standard ទៅផលិតផលិតផលមួយដែលមានលក្ខណៈស្តង់ដាមានន័យស្តង់ដាអ្នក ណាមកក៏ផាកផាយត្រូវយកសេរីតិចតួចត្រូវអាហ្នឹងស្តង់ដាຂະຫນាតរបស់វាប្រហែលប៉ុណ្ណឹងបន្ទាប់មកយើងត្រូវគិតទៅលើនេះ person បុគ្គលហើយទី2ឈ្មោះតារោទីតាំងហើយទី3យើងគិតទៅលើ idea idea សំដៅទៅលើសសលរួម គំនិតរួមក្នុងសង្គមថាវាលក្ខណៈបែបណា យើង អាចអាទាញទៅ apply ទៅ standardize product របស់យើង standard product របស់យើងហ្នឹងណាអូខេអាហ្នឹងផ្នែក product អូខេតោះចូលដល់ចំណុចបន្តបន្ទាប់ពីបាន place បាន social បាន idea បាន organize បានអីហើយយើង ចាប់ផ្ដើមដល់ដំណាក់កាលនៃការធ្វើការសម្រេចចិត្ត ឥឡូវដំណាក់ដាក់ដំណាក់កាលដំបូងអំបញ្ញមិញនេះគឺ4ចំណុចនេះគឺសំដៅទៅលើ ការរៀបចំណាមាន material ខាងមុខ product ស្គាល់ថាប្រភេទ product ជាងប្រភេទ product អីណាញែកជា2មាន consumer product មាន industrial product បន្ទាប់ពីស្គាល់ពីប្រភេទនៃ product ហើយ យើងឈ្មោះទៅដល់លក្ខណៈនៃ target consumer ទាំង target consumer របស់យើងយើងឈ្មោះទៅ សម្រាប់ការផលិតអង្គភាពរួមសម្រាប់អង្គភាពរួមមានន័យថាបើជាសម្រាប់អង្គភាពមួយគឺឈ្មោះទៅលើ ទីផ្សារត្រូវផលិត ជាលក្ខណៈតំណែងនៃបែបជាអឺ standard ឬក៏ standard product សម្រាប់មនុស្សទូទៅ ពាក្យថា standard គឺអត់ទេផលិតចេញមកគឺមកប្រភេទមួយសាយឯងណាពាក្យថា standard ណាឬក៏ standard 3សាយរបស់យើងចេញមកគឺ3សាយហ្នឹងគឺនៅតែ3សាយហ្នឹង ហើយនៅពេលដែលផលិតផល ចង់កែសម្រួលផ្សេងទៀតអាស្រ័យទៅលើ person អាស្រ័យទៅលើ place អាស្រ័យទៅលើ social សង្គមណាទៅលើផ្នែកគំនិត concept ទូទៅអញ្ចឹងនៅក្នុងនេះចំណុចទី1គឺ បច្ចៈម្ដងទៀត standard បើយើងឧទាហរណ៍ទៅលើការផលិតសម្លៀកបំពាក់អញ្ចឹងនៅពេលដែលយើងជារោងចក្រយើងផលិត standard ចំនួន3អាច small medium large ទាំងប្រភេទ3ហ្នឹងគឺស្ថិតនៅក្នុងកម្រិត មនុស្សប្រភេទម៉ានគីឡូម៉ានអីយើងយើងមានຂະຫນាតហើយស្រាច់ក្នុងចំណោម SML SML ណា SML small medium ជាមួយនឹង large ហ្នឹងយើងមានស្តង់ដាររបស់យើងបើសិនជាយើងចង់ធ្វើឈ្មោះទៅដល់អតិជន person តាមតាមអតិជនបុគ្គលមួយមួយ តាមទីតាំងមួយមួយ គឺយើងត្រូវ focus ទៅលើទីតាំងកន្លែងហ្នឹងហើយរៀបចំຂະຫນាត ថ្មីអាហ្នឹងណា អានឹងຂណាត់ថ្មីអញ្ចឹងនៅក្នុងហ្នឹងយើងជើងអឺការជ្រើសរើសឈ្មោះទៅអតិជន ដល់ចំណុចនេះបានគេចាប់ផ្ដើមគិតទៅលើលក្ខណៈនៃ product របស់យើង យល់ពីចំណុចខាងនោះហើយខាងដើមហើយ យើងមកយល់ពីលក្ខណៈនៃ ផលិតផល ដល់ដំណាក់កាលដែលយើងផលិតដល់ដំណាក់កាលនៃការផលិតអញ្ចឹងនៅក្នុងដំណាក់កាលនៃការផលិតនេះមាន5ចំណុចចំណុចទី1គឺនិយាយគិតពី លក្ខណៈនៃផលិតផលនេះ product attribute នៅក្នុងហ្នឹងអាចនិយាយពី product feature អញ្ចឹងនៅក្នុង product ហ្នឹងគឺមានស្អីខ្លះ product attribute ហ្នឹងមានតាំងពីរូបរាងពណ៌សម្បុរដូច iPhone ខណៈពេលដែលវាមុននឹងវាចេញនេះមកវាចាប់ផ្ដើមចេញចេញអាគេហៅថាអឺ video conceptual បោះបោះអឺ iPhone ណាវាមិនទាន់បង្កើតទេប៉ុន្តែវា build conceptual នឹងមុនគេហៅអាហ្នឹងគេហៅថា product attribute ហ្នឹង រូបរាងយ៉ាងម៉េចຂະຫນາດវាអេក្រង់ប្រមាណថ្មវាមិនមិនមិនមិនគេយកមកនិយាយប៉ិនមិនទាន់ផលិតទេដាក់ចេញអាហ្នឹងមកមុន អាហ្នឹងគេហៅថា product attribute ហើយ logo យ៉ាងម៉េចអីយ៉ាងម៉េចហ្នឹង branding យ៉ាងការរៀបចំ brand ហើយបន្ទាប់មកយើងចេះ packaging ការវេចខ្ចប់ label ការ ដូចខ្ចប់ដូចគ្នាប៉ុន្តែយើងបិទតែមបិទ logo បិទអីយើងណាអាហ្នឹងហើយចុងក្រោយនេះមាន product support and service នឹងអត់ដែលនៅក្នុងខាងដើមដែលគ្រូនិយាយនៅក្នុងរង្វង់មូល3ហ្នឹងណា core customer value សម្រាប់ product របស់យើងណាហ្នឹងមានចំណុចហ្នឹងអូខេចូលដល់ចំណុចបន្តនេះ តាក់ចងតាក់តងគ្នាជាមួយនឹង product or service attitude នេះនិយាយពីចំណុចដែលសំខាន់សំខាន់ដែលគូនិយាយមិញចំណុចបកស្រាយទៅលើក្នុងប្រអប់ នេះ product attitude មានអីខ្លះនេះបញ្ជាក់ពី quality បញ្ជាក់ពី feature style and design ហ្នឹងណាអាចចេញដំបូងហ្នឹងគឺគេរៀបចំអាហ្នឹងធ្វើម៉េចឲ្យបាន តាំងពីគុណភាពក៏យើងត្រូវដឹងតាំងពីលក្ខណៈអត្ថប្រយោជន៍អីផ្សេងផ្សេងណារូបរាងពណ៌សម្បុរ style ការ design ឬការរចនាប័ទ្មអីគឺមកទាំងអស់ណានៅក្នុង product attribute ហើយនិយាយថា product គឺគេ refer ទាំង product ទាំង service ណាបញ្ជាក់ប្រយ័ត្នគូនិយាយថា product product យើងនិយាយថាពីផលិតផលពាក្យថានិយាយពី product គឺ cover ទាំង good and service នេះប្រើគេប្រើពាក្យថា product and service ចុះដល់ចំណុចបន្ត ត្រង់ចំណុចនេះគឺគេចង់ផ្ដោតសំខាន់ទៅលើការធ្វើសេចក្តីសម្រេចចិត្តរបស់ក្រុមហ៊ុនរបស់បុគ្គលឬក៏របស់អ្នកផលិតអញ្ចឹងគួរធ្វើការសម្រេចចិត្តយ៉ាងម៉េច individual product and service decision ជាការធ្វើសេចក្តីសម្រេចចិត្តនេះគឺសំដៅទៅលើការគិតទៅលើគុណភាពនៃផលិតផលនិងភាពងាយស្រួលថាធ្វើម៉េចយើងសម្រេចចិត្តចំពោះការផលិតផលចំពោះទៅអតិថិជនបែបណានៃការផលិតផលិតផលរបស់យើងអញ្ចឹងពេលដែលយើងផលិតផលលក់ផលិតលក់ផលិតលក់និងផលិតផលិតផល យើងត្រូវគិតពីអតិថិជនគោលដៅដូចរូរយដូចឡានស្អីណាណាគ្រូមើល ណាចុចចុះចុចឡើងទៅឃើញនៅក្នុង YouTube មានប្រភេទឡាន គេផ្ដល់ព័ត៌មាន គេមើលអីណាគេថាឡានដែលគេត្រៀមផលិតដូចអូដូច Tesla Tesla ណាពងពេញនិយមដែរប្រភេទឡានអគ្គិសនី ដែលត្រូវបាន គេកំងប្រមាណប្រមាណប្រមាណហ្នឹងគឺសំដៅទៅលើការគេបង្ហាញពី concept នៃផលិតផលរបស់គេរួចហើយដាក់លក់អញ្ចឹងមានអ្នកចង់បានច្រើន ហ្នឹងហ្នឹងមួយយ៉ាងគិតទៅលើ product quality level របស់គេ នៅពេលដែលគេព្យាយាមព្រោះគេអត់មានត្រូវការចាយលុយឬក៏ចាយលុយត្រឹមកម្រិតរបស់គេមានដូចប្រភេទពួកអឺ Toyota ពួក Ford ពួកអីគេផលិតយកហើយគេដើរតែដល់ពេល Tesla ដោយសារតែវាជា service ថ្មីអញ្ចឹងគេព្យាយាម ជាផលិតផលថ្មីគេព្យាយាមប្រម៉ូទពី quality product របស់គេរួចហើយ អឺដាក់ឲ្យមានការបញ្ជាទិញណា order កំងដើម្បីផលិតហ្នឹងអាហ្នឹងគេហៅប្រភេទជាឈ្មោះទៅអតិជនប្រភេទខុសៗគ្នាណាទិសដៅយុទ្ធសាស្ត្រទីផ្សាររបស់គេខុសគ្នាក្នុងការដើរអញ្ចឹងសម្រាប់ប្រភេទនេះ product quality level ជា level ដែល quality support ទៅលើ product positioning ហ្នឹងកម្រិតនៃការប្រើប្រាស់របស់វាស្ថិតនៅក្នុងកម្រិតណា បើយើងនិយាយពីអឺប្រភេទនៃគឺថាស្រោម iPhone សបកសបក iPhone ណា case របស់ iPhone ដើម្បីអឺដាក់ចិនពេលដែលវាផលិតវា ផលិតមកវាមាន level របស់វា កម្រិតទាបកម្រិតខ្ពស់កម្រិតមធ្យមអញ្ចឹងប្រភេទមាន ប្រភេទស្បែកប្រភេទជ័រប្រភេទជ័រដែរមិនតែប្រភេទជ័រលេខ1អាហ្នឹងវាអាស្រ័យនឹង ឬក៏យើងគិតថាទិញប្រើបានដូចគ្នាតាអា2500ក៏ទិញបានដែរខេបោះ iPhone ណាចេញ Pro 12មកក៏វាផលិតមានប្រភេទនឹងដូចគ្នាអញ្ចឹងអាហ្នឹងពាក់ព័ន្ធជាមួយនឹង level ហើយក៏ពាក់ព័ន្ធជាមួយនឹង target ហើយក៏វាត្រូវគ្នាជាមួយនឹង product quality position ដែរនេះ product quality level របស់វាស្ថិតនៅ position ណាយើងត្រូវសម្រេចចិត្តក្នុងការផលិតវាចិនវាចាប់យកតាអតិជន ល្មមទេអញ្ចឹងណាប្រើបាន នៅ concept របស់វាខុសគ្នាណាបើអាមេរិកឬក៏អីជនទៀតគេតតែ high level high class ណាតផលិតផលប្រភេទល្អណាពួកពួកអាមេរិកតែពេលរបស់ចិនប្រើបានដូចគ្នាណាតែញ៉ាំមកប្រើបានបាត់ខុសគ្នាទេប៉ុន្តែវា ខុសគ្នាត្រង់កម្រិត level of quality នៃ product ណា ចំណុចទី2 product conformance quality is the product freedom from detect and consistency in delivering target level of performance សំដៅទៅលើការរយៈពេលនៃការប្រើប្រាស់ផលិតផលហ្នឹងណាការប្រើប្រាស់ផលិតផលហ្នឹងវាធន់កម្រិតណា conformance quality of product ហ្នឹងទី1 level ទី2ទៅលើ ការប្រើប្រាស់ជាក់ស្ដែងហ្នឹងអញ្ចឹង អ្នកខ្លះគាត់ទិញខេនៃការប្រើសបកហ្នឹងតម្លៃរហូតដល់30 40រៀលខ្លះ100ក៏មានដែរប្រភេទខ្លះគាត់ទិញតែ2500ទេហ្នឹងណាខ្លះពី3រៀលខ្លះ4រៀលខ្លះ5រៀលតាមនឹងជាក់ស្ដែងហ្នឹងប្រភេទប៉ិនភាពធន់របស់វាកម្រិតណា ភាពស្រស់ស្អាតនឹងការរចនាប័ទ្មនឹងការរចនានៃនៃនៃខេសហ្នឹងយ៉ាងម៉េចអាហ្នឹងសិតតែជា concept នៅក្នុង product របស់យើង អូខេនៅក្នុងនោះចំណុចបន្តគេនិយាយពីចាប់ផ្ដើមទាញទៅលើ10 product feature លក្ខណៈនៃផលិតផល មានន័យថាផលិតផលយើងជាផលិតផលយ៉ាងម៉េច a competitive tool for the uh, differentiating a product from competitor product នេះពាក់ព័ន្ធជាមួយគ្នាជាមួយនឹង លក្ខណៈនៃផលិតផល វាគឺ ជាឧបករណ៍មួយក្នុងការប្រកួតប្រជែងដែលធ្វើឲ្យមានលក្ខណៈខុសប្លែកពី ផលិតផលរបស់ដៃគូប្រកួតប្រជែងណាអានឹងផ្ដើមចេញពីសំណួរមួយសួរថាត្រូវធ្វើយ៉ាងម៉េចអាច2 3សំណួរច្រើនមិនអត់ទេប៉ុន្តែអ្វីដែលយើង សំខាន់សួរថាហេតុអ្វីបានអតិថិជនគាត់ទិញផលិតផលរបស់យើងផលិតផលយើង មានអីខុសប្លែកពីផលិតផលរបស់ដៃគូប្រកួតប្រជែង ចំណុចទាំងអស់ហ្នឹងសិតតែជាសំណួរកលឹះសម្រាប់ការដែលយើងធ្វើ product feature មែនចម្លើយដោយសារទិញគាត់ទិញរបស់យើងដោយសារតែ ជាផលិតផលរបស់យើងវាមានតែរបស់យើងរបស់គេអត់មានអញ្ចឹងគាត់មកយកយើងអាហ្នឹងវាអស់អីគិតដែរតែបើយើងគិតទៅលើ ចំណុចនៃភាពខុសប្លែកពីដៃគូគុតចែងណា គេអត់មកទិញដៃគូគាត់អត់ទៅទិញផលិតផលរបស់ដៃគូគាត់ចេញទេមកទិញផលិតផលយើងមានន័យថារបស់យើងវាមានចំណុចពិសេសអីមួយឯងអញ្ចឹងតែគិតអញ្ចឹងយើងរកអាហ្នឹងឲ្យចេញដើម្បីយកទៅប្រម៉ូទដើម្បីយកទៅលក់អាហ្នឹងគេហៅថា product feature ដូចអឺប្រភេទម៉ាស៊ីនត្រជាក់យើងមើលមាន brand មាន Samsung មាន LG មាន Panasonic អាហ្នឹងសិតតែ3 brand ហ្នឹងគឺប្រកួតប្រជែងគ្នានៅលើទីផ្សារណាមានអឺណៃអីគេអីដងណៃអីណាច្រើនណា brand របស់ចិន Medi អីច្រើនណាឥឡូវហ្នឹង3 4 5 6ប្រភេទ brand មកហើយសួរថាហេតុអីបានគាត់អ្នកខ្លះគាត់ប្រើអឺ Samsung អ្នកខ្លះគាត់ប្រើ Medi គាត់អ្នកខ្លះគាត់ប្រើអឺ LG អ្នកខ្លះគាត់ប្រើ Panasonic ហ្នឹងសួរមូលហេតុអីពេលដែលគាត់ទិញគាត់ចាប់ផ្ដើមសម្រេចចិត្តហើយណាទាំងតម្លៃអាហ្នឹងបើនិយាយពីនៅក្នុងនិយាយពី product feature គឺយើងអត់និយាយរឿងតម្លៃទេមិនតនិយាយរឿងតម្លៃទេហ្នឹងតែនិយាយពីគុណប្រយោជន៍នៃផលិតផលនិងភាពល្អដែលគេយកទៅប្រើ ទៅមានលក្ខណៈល្អប្រសើរអាហ្នឹងប្រភេទនៃ product របស់យើងអាហ្នឹងយើងមានអាហ្នឹងហើយចាំរួច បានគេនិយាយរឿងតម្លៃពេលក្រោយអាហ្នឹងថ្លៃណារឿងតម្លៃ ថ្លៃលក់រឿងផ្សេងណារឿងផ្សេងមួយទៀតប៉ុន្តែនៅក្នុងនេះសំដៅទៅលើ product feature ហ្នឹងគឺសំដៅទៅលើភាពខុសប្លែកគ្នារវាង យើងទៅមើល Samsung LG Panasonic វាខុសគ្នាយ៉ាងម៉េចលក្ខណៈរបស់វាយ៉ាងម៉េចខ្លះការស៊ីភ្លើងអីមើលមើលទៅលើ product feature អញ្ចឹងរាល់ product feature ទាំងអស់គឺនៅពេលដែលទិញផលិតផលគេមានกระดาษមកហើយអញ្ចឹងกระดาษ រាយរាប់ពីប្រព័ន្ធពីពីផលិតផលរបស់គេហ្នឹងយ៉ាងម៉េចយ៉ាងម៉េចការប្រើប្រាស់ការរក្សាទុកការស្អីស្អីអាហ្នឹងគេហៅថា product feature are the access based on the value to consumer versus the cost to the company អាហ្នឹងក៏វាអឺផ្អែកទៅតាមថ្លៃផ្អែកទៅលើចំណាយរបស់ផលិតផលដែរណា យើងចង់បានផលិតផលមួយដែលល្អឥតខ្ចោះអញ្ចឹងវាទាមទារឲ្យការចំណាយ ថ្លៃដើមនឹងខ្ពស់ណាហើយបើយើងផលិតបាន ផលិតផលមួយ ដែលល្អឥតខ្ចោះហើយ យើងបានថ្លៃដើមទាបទៀតកាន់តែល្អលក់នៅលើទីផ្សារវាអស់ចាយប៉ុន្តែលើโลกនេះវាអត់មានទេណាវាអត់មានទេផលិតផលដែលថ្លៃអឺផលិតផលដែលល្អគុណភាពល្អឥតខ្ចោះហើយ ថ្លៃថោកវាអត់មានទេប៉ុន្តែ concept របស់មនុស្សគឺចង់បានរបស់ល្អហើយថោកណាបញ្ជាក់ឲ្យច្បាស់ណាប៉ុន្តែវាសំស្របអាស្រ័យទៅលើបុគ្គលអញ្ចឹងហើយមកគេចាប់ចាប់ញែកមនុស្សតាមតម្រូវការ តាមអេយ៉ាប័តតាម lifestyle ព្រោះអ្នកខ្លះគាត់មានលុយគាត់ដើរចាយនឹងអាហ្នឹងវារឿងផ្សេងគ្នាអូខេ product individual and service ទៅលើ decision បន្តពាក់ព័ន្ធគ្នាជាមួយនឹង style design អាហ្នឹងពាក់ព័ន្ធគ្នាជាមួយនឹងការរៀបចំរចនាប័ទ្មទៅលើ ផលិតផលរបស់យើងចឹងផលិតផលក៏ត្រូវផ្ដោតសំខាន់ទៅលើចំណុចហ្នឹងដែរ style ការរៀបចំ appearance របស់វារូបរាងពណ៌សម្បុរអាហ្នឹងហើយការ design mode ណាងាយស្រួលមើលងាយស្រួលគួរ អាស្រ័យលើយើងដែរអាស្រ័យលើយើង នៅក្នុងការសម្រេចចិត្តគួរ design បែបណាឲ្យរូបរាងដែលសមស្របដែលមើលទៅពេញនិយមណាផលិតផលមួយចំនួនហ่าម៉ូតូ Dream ចេញមក style ជាមួយនឹង design ហ្នឹងគឺ 1M ណាចេញមកគ្រប់ពេល គ្រប់ពីមួយឆ្នាំទៅមួយឆ្នាំឆ្នាំ2000 2099 2000 2000ដេញមករហូតមកដល់ឆ្នាំ2000នេះគឺរូបរាងវាប្រែប្រួលបន្តិចបន្តិចបន្តិចបន្តិចបន្តិចដេញដេញដេញរហូតមក ប៉ិនយើងធៀបមើលពីឆ្នាំ1999មកដល់ឆ្នាំ2003ទៅមើល Dream សង់ណាម៉ូតូអាសង់ម៉ូតូ Dream ហ្នឹងវាខុសគ្នាយ៉ាងម៉េចដោយសារការរចនាប័ទ្មការរចនាការ design ការរៀបចំរូបរាងពណ៌សម្បុរហ្នឹងសិតថាចំណុចដែលគេពិចារណាទៅលើ ផលិតផលហ្នឹងណាហ្នឹងអានេះនិយាយរឿងម៉ូតូយើងដឹង style ហ្នឹង ពីមួយឆ្នាំទៅមួយឆ្នាំវាដូរប្រែពណ៌ប្រែតែមប្រែជាគៀងប្រែតាប់ឡូប្រែអីឡានក៏ដូចគ្នាការរៀបចំអាហ្នឹងគេអាប់ដេតហ្នឹង product feature វាមានមានលើសអីពីមួយឆ្នាំទៅមួយឆ្នាំកន្លែងណាខ្លះគេកែកន្លែងណាខ្លះគេ design ហើយរូបរាងថ្មីណាពណ៌តែមថ្មី គេរំលេចចំណុចដែល unique របស់គេនៅពេលដែលគេ update អញ្ចឹងយើងចង់ដឹង ពីលក្ខណៈនៃផលិតផលនិងការអភិវឌ្ឍផលិតផលល្អយើងមើល version នៃការប្រម៉ូទផលិតផលរបស់ម៉ូតូ Dream ម៉ូតូអីផលិតផលផ្សេងក៏មានដែរប៉ុន្តែគ្រូជឿថា យើងងាយងាយចាំងាយចាប់បានច្រើនជាង យើងទៅមើលប្រភេទផលិតផល Dream យើងមើល99គេប្រម៉ូទមិន2000គេប្រម៉ូទមិន2001 2002 2003រហូតដល់2000អឺ1000 2018 19 20 21ការប្រម៉ូទផលិតផលរបស់គេទៅរតាម ឆ្នាំនីមួយៗ ហើយរួចអង្គុយមើលថាវាខុសគ្នាយ៉ាងម៉េចអានឹងម៉ូតូឡានក៏ដូចគ្នាអញ្ចឹងពាក់ព័ន្ធគ្នា ជាមួយនឹង product ណានឹង product សម្រាប់សរុបរួមទៅលើ title ណា individual product and service decision ហ្នឹងណាវាចំណុចនឹងឯងដែលត្រូវគិតណាណាអូខេ ដូចនៅក្នុងរូបនេះក៏បង្ហាញពីលក្ខណៈនៃ feature នៃ product របស់គេនេះវា remodel the most important part of your kitchen នេះការឆ្នៃការឆ្នៃប្រឌិតទៅលើឧបករណ៍សម្ភារៈផ្សេងផ្សេងពាក់ព័ន្ធជាមួយនឹងផ្ទះបាយអូខេចូលដល់ចំណុចបន្តគឺការរៀបចំទៅលើ brand នេះ the name term sign or design or combination of these ទាំងអស់ទាំងឈ្មោះទាំងលក្ខណៈទាំងរូបរាងទាំងនិមិត្តសញ្ញា ទាំងការរចនាគឺត្រូវបានរួមបញ្ចូលគ្នា នៅក្នុងនោះគឺនេះ make or seller of product or service ត្រូវបាន គេ កំណត់នៅក្នុងផលិតផលឬក៏សេវាកម្មនឹងឯងអាហ្នឹង brand build brand brand brand ណារបស់យើងងារភាគច្រើនយើងជួយពេញចិត្តរបស់ brand brand នោះអាហ្នឹងឯងតែយើងទៅមើលមិនមិនទៅ យើង ពាក្យថា brand brand ហ្នឹងនេះ packaging label ចំណុចតែសំខាន់សំខាន់នៅក្នុងដំណាក់កាលនៃការអភិវឌ្ឍផលិតផលរបស់យើង តាំងពីដំណាក់កាលដើមរហូតទៅដល់ label ហើយហ្នឹងអឺ packaging involve design and producing producing the the container or wrapper for the product នេះការវិច្ចចប់ការរុំការអីចឹងទៅណាការហើយដល់ពេល label នេះ sticker សម្រាប់បិទហ្នឹងដូចយើងផលិតដបទឹកសុទ្ធផលិតអីធ្វើអីធ្វើអីយើង print អា sticker ជ័រតិចហ្នឹងគេយើង label វានេះ product or brand describe attribute and provide នៅ promotion នេះ all នេះសិតតែជា product label អូខេ នេះ product support service acumen actual ជាមួយនឹង product ហើយចុងក្រោយគឺ product product support service អាពាក់ព័ន្ធគ្នាជាមួយនឹងការជួយគ្រប់គ្រងជួយអឺថែទាំជាមួយនឹងផលិតផលឬក៏ after sale service ចឹងនៅក្នុងហ្នឹងត្រូវមានណានេះគ្រាន់ជាឧទាហរណ៍សម្រាប់ អឺ service របស់គេទេនេះ computer is personal again នៅក្នុងហ្នឹងណាអានេះប្រភេទរបស់របស់ HP HP របស់ computer HP នេះ feature product នេះ HP total care view the app exclusive special អានេះប្រភេទសម្រាប់ខាង service អូខេតោះ product line យើងចាប់ផ្ដើមនិយាយពីលក្ខណៈនៃ ផលិតផលតាមប្រភេទនៃផលិតផលគេហៅ product line បន្ទាត់នៃផលិតផលប្រែថាបន្ទាត់នៃផលិតផល a group of product that are closely related to related because they function in a similar manner are sold to the same customer group are marketed through the same type of outlet or for within given price range product line ហ្នឹងគេអាចថាជាបន្ទាត់ផលិតផលតែមួយឬក៏ជាប្រព័ន្ធបន្ទាត់ តែមួយនៃផលិតផលឬក៏ថាហៅថាក្រុមផលិតផល តែមួយអាចប្រើពាក្យគេអត់ប្រើ product group ទេគេប្រើពាក្យថា product line អញ្ចឹងនៅក្នុង product line ហ្នឹងវាប្រភេទនៃផលិតផលដែលមាន លក្ខណៈស្រដៀងគ្នាឬក៏ ប្រភេទផលិតផលដែលលក់ឆ្ពោះទៅកាន់អតិជនតែមួយឬក៏បាក់បែកគ្នាដូចគ្នាឬក៏ប្រភេទចូលទៅក្នុងប្រភេទ outlet តែមួយយើងអាចដាក់ចូលទៅក្នុង product line ឬក៏ price តម្លៃរបស់វា យើងអាច classify តាមតម្លៃក៏បានដែរចឹងរាល់ product line អាស្រ័យលើយើងជាអ្នកកំណត់ទេណា product line មួយ ប្រដាក់ឡាញមួយប្រភេទឡាញនេះឡាញនេះឡាញនេះមានន័យថាសំដៅទៅលើប្រភេទដែលមានលក្ខណៈស្តៀងគ្នាប្រហាក់ប្រហែលគ្នាចូលក្នុងបន្ទាត់តែមួយចូលអីហ្នឹងអាហ្នឹងលក្ខណៈគេហៅថាមួយឡាញប្រដាក់ឡាញណាយ៉ាយើងគួរញែកហ្នឹងគេញែកគេឲ្យយើងញែក product line length is number of item in the product line នេះ product line length ប្រវែងនៃ product line នៅក្នុងនោះគេអីគេគេនិយាយពីប្រវែងហ្នឹងគឺសំដៅទៅលើ ចំនួននៃ product នៅក្នុង line ហ្នឹង line stretching ជាមួយនឹង line filling ណាមានប្រភេទ line ជាលក្ខណៈ stretching ជាមួយនឹង filling អូខេ product mix product mix decision ការផ្ដោតសំខាន់ទៅលើ product mix consist of product an item that particular seller offer for sale នេះនៅក្នុង product មិនគឺជា product ដែលរួមបញ្ចូលទាំងលក្ខណៈទាំង4ដូចខាងក្រោមនៅ seller offer for sale with length deep ជាមួយ consistency លក្ខណៈនៃផលិតផលដែលមានជាលក្ខណៈអឺ ទំហំតតឹងទំហំបដោយជំរៅជាមួយនឹងភាពសិចស៊ីភាពល្អឥតខ្ចោះណា consistency អូខេអញ្ចឹងអានេះគឺគេសំដៅទៅលើ ប្រសាប្រដាក់មិចគេលើកឧទាហរណ៍ទៅលើរូបនៃអឺ Sony អូខេអញ្ចឹងយើងអាចមើលបន្ថែមបាទ Thai out service industry អូខេចូលដល់ប្រភេទ service marketing service ម្ដង ចឹងផ្នែក product ទៅលើផលិតផលប្រភេទ goods បាន បញ្ចប់ឥឡូវចូលដល់ទីផ្សារផ្នែក service ណាផ្នែក service គេថៃអស់ service មាន government private ជាមួយនឹង business service អញ្ចឹង service នៅក្នុង service industry មាន3ណាសម្រាប់រដ្ឋាភិបាលផងសម្រាប់ private ឯកជន not for non not for profit organization មិនមិនសម្រាប់អង្គភាពមិនរកប្រាក់ចំណេញជាមួយនឹង អាជីវកម្មសេវាកម្មអូខេ3ណាអញ្ចឹងលក្ខណៈ service មានអីខ្លះនៅក្នុងនេះនេះ service marketing នេះជា nature and characteristic of service អញ្ចឹងយ៉ាងម៉េចខ្លះពាក្យថា service នឹងលំអិតទៅលើផ្នែក service ម្ដងលក្ខណៈផលិតនៃអឺសេវាកម្មទីផ្សារសេវាកម្មយើងត្រូវមានអីខ្លះអញ្ចឹង មាន4ចំណុចណាមាន4ចំណុចចំណុចទី1នេះ intangible intangibility มันអាចប៉ះបានណាมันអាចប៉ះបាន insubstitutability มันអាចញែកបានมันអាចបំបែកបាន perishability នេះ service cannot be stored for later sale or use มันអាចរក្សាទុកបានដែរអឺលៀងឡានចាំចាំលៀងលើក្រោយរក្សាទុកសិនអត់ទេណាมันអាចទេអូកោះខ្យល់កោះបានមួយកណាត់ទុកមួយកណាត់កោះមកជាហៀងទុកមកជាហៀងនឹងមិនអាចទេឬក៏ទុកលក់ពេលក្រោយទៀតអត់ទេ service variability ប្រែប្រួល and quality of service depend on who provide them and when where and how ភាពប្រែប្រួលអញ្ចឹងសំដៅទៅលើ គុណភាពនៃសេវាកម្មអាស្រ័យទៅលើបុគ្គលជាអ្នកផ្ដល់ណាគាត់ម៉ាសាគាត់បកកែម៉ាសាណាគាត់ចាប់សរសៃចាប់អីណាគាត់ធ្វើឲ្យយើង អ្នកដែលគាត់មានជំងឺខាងកាយសម្បទាគាត់ពិបាកដើរគាត់ ជឺឆ្អឹងជឺឆ្អែងឆ្លោះចកេះហើយគាត់ទៅចាប់សរសៃបាត់អាហ្នឹងណាហ្នឹងអញ្ចឹងនេះគឺជាលក្ខណៈនៃ service អញ្ចឹង4ចំណុចធំធំដែលយើងត្រូវផ្ដោតសំខាន់ទៅលើកត្តានៃ service នៃកត្តានៃ service អូខេតោះនេះ service marketing យុទ្ធសាស្ត្រនៃ service marketing មានអីខ្លះណានៅក្នុងនេះគេដាក់ marketing strategy for service firm យុទ្ធសាស្ត្រទីផ្សារសម្រាប់ក្រុមហ៊ុនដែលផ្ដល់សេវាកម្មនៅក្នុងនោះត្រូវមានអីខ្លះ in addition to traditional marketing strategy uh, service firm often require additional strategy ដើម្បីណាកែសម្រួលពីយុទ្ធសាស្ត្រនៃយុទ្ធសាស្ត្រទីផ្សារបែបប្រប្របីនៃពីមុនមកវាតម្រូវឲ្យមានយុទ្ធសាស្ត្របន្ថែម 3ធំធំទី1គឺ service profit chain នេះ service profit chain គឺសំដៅទៅលើបណ្ឌិតបណ្ដាញនៃអត្ថប្រយោជន៍សេវាប្រយោជន៍មានន័យថាអ្នកឯងមកផ្ដល់សេវាទទួលសេវាកម្មហ្នឹងទទួល2 free 1ចូលទទួលសេវាកម្ម5ថែម1អញ្ចឹងអ្នកណាយកឯកសារយកយកយកអា coupon ហ្នឹងយកមកក៏បានដែរ មកទទួលសេវាបន្តចឹងក៏បានអាហ្នឹងផ្នែក service profit chain មក internal marketing នេះផ្នែកយុទ្ធសាស្ត្រទីផ្សារផ្នែកខាងក្នុងជាមួយនឹងយុទ្ធសាស្ត្រទីផ្សារក្នុងការនេះប្រស័យតកតង interact ការប្រតិកម្មការប្រស័យតកតងទៅលើទីផ្សារទៅវិញទៅមកអាហ្នឹងគឺជាកត្តា3ធំធំណាដែលកើតទៅលើយុទ្ធសាស្ត្រទីផ្សារអូខេនេះ នៅក្នុងនឹងបន្ថែម firm profit with employee customer satisfaction ការផ្ដល់ជូនធ្វើម៉េចឲ្យអតិថិជននឹងមានលក្ខណៈមួយពេញចិត្តទៅលើសេវាកម្មរបស់យើងចឹងតាមរយៈអី internal service quality តែផ្ដោតសំខាន់ទៅលើគុណភាពសេវាកម្មបំពេញសេវាកម្មតាមរយៈការបំពេញចិត្តរបស់បុគ្គលិករបស់យើង នេះការផ្ដោតតម្លៃឲ្យបានល្អប្រសើរចំណុចមកគឺ satisfy and loyal customer ដើម្បីចាប់យកអតិជននេះបាន loyal customer អញ្ចឹងកន្លែងលាងឡានមួយមួយគាត់ចាប់ផ្ដើមគាត់ផ្ដល់សេវាកម្មតែឯងលាង10ដង free ម្ដងឬក៏5ដង free ម្ដងណានេះផ្ដល់ឲ្យចុងក្រោយគឺ healthy service profit and grow ការព្យាយាមធ្វើឲ្យសេវាកម្មហ្នឹងកាន់តែ មានសុខុមាលភាពអត្ថប្រយោជន៍និងការរីកចម្រើនអូខេ service marketing បន្ថែមបាទអូខេតោះអឺចំណុចនេះបន្តគឺបញ្ចប់តាម slide ទី137សិនហើយចាំយើងបន្តថ្ងៃក្រោយទៀត